កាដឹកធ្លាក់ខ្យល់ដើមខែរដូវអ្នកស្រែច្រូតកាត់មេឃប្រែជាស្ងប់ស្ងាត់នៅខ្យល់រស័ត់បបោបេះដូងចិត្តតែងនឹកដល់អូនបេះដូងនឹករឿងកន្លងចិត្តតែងចង់បានអូនមកក្បែររូបបង ភ្នំថែកាយាខ្យល់បោកផាត់ប៉ះប្រាណឲ្យបងចេះតែនឹកដល់ចង់មានថ្ងៃមង្គលនៅក្បែរនេះមុនថ្ងៃអវសានសន្យានឹងមើលថែអូនមិនឲ្យស្ងួនលំបាកប្រាណបងអាចមើលថែ បងកាន់តែនឹកមៀងមេកុំព្រួយអីមានស្នេហ៍បងនេះត្រៀមរួចហើយរៀបចំពេលវេលាស្ដីដល់ដឹង ខ្យល់ដើមខែឲ្យខ្ញុំប្រែបែរដងចង់មានគ្នាលួងលំប្រឡំបែរដងនាពេលរាត្រីខ្យល់គួចយកបែរដងឲ្យបងកាន់តែលឹកថ្លៃសន្យានៅដើមឆ្នាំថ្មីមិនសុំម្ដាយថ្លៃចូលស្ដីជីវ៉ា យមិនលំបាកនេះមេទឹកចិត្តមកជាកូនអំមិនតែជាកូនតែទេជាយមរត់ថ្ងៃដើម្បីអូនម្នាក់គ្រប់ណាមចាស់ស្នេហ៍អូយចិត្តស្មងប្រែរូបបងសោ មិនមានថ្មី កុំគិតច្រើនពេកស្រី ស្នេហ៍ស្មោបងប្រគល់ជូនអូនស្រូវស្រែជាស័ក្តិសិថារូបបងស្រឡាញ់ថ្នាក់ថ្នមថែធួនលោកតាចៅអើយធ្វើស័ក្តិសិផងថាបងស្រឡាញ់ ជាពេញប្រាណ មកម៉ែទុំឲ្យបងកាន់តែនឹកថ្លៃសន្យានៅដើមឆ្នាំថ្មីមិនសុំម្ដាយថ្លៃចូលស្ដីជីវ៉ាអូនកុំព្រួយបារម្ភថាបងនឹងមានថ្មីបងអាចមើល ត្អែទេជាយាមរត់ថ្ងៃដើម្បីអូនម្នាក់គ្រប់ណាមចាស់ស្នេហ៍អូយចិត្តស្មងប្រែលុះថ្ងៃបងសូ មកមិនប្រែលួថ្ងៃបងសូ